ទាំងរដ្ឋនីប្រពុទ្ធដីកាទាំងដែលធ្វើឲ្យវិបស្សកវិខប្រមាណ500អង្គទាំងតម្រាច់ព្រះរហັດនឹងគឺវិខដែលបានមកសិក្សាអំពីព្រះអង្គនៅក្នុងមេត្តសោតទាំងករណីយមត្ថកុសលេនយន្តតាំងសន្តੰងប្រទាំងហ្នឹង បានទៅ ចម្រើនមេត្តាចិត្តទៅធ្វើឲ្យទេវតា មានចិត្តចម្រើនទៅដោយ ការអនុគ្រោះដល់ភិក្ខុទាំងឡាយហ្នឹងដូចជាមេត្តាអនុគ្រោះបុត្រចឹងក៏បានជួយទំនុកម្រងទាំងកិច្ចការងារអ្នកតន្ត្រីអាចធ្វើឲ្យបានជាឧបការៈ ជួយដល់ប្រកម្មដ្ឋានទាំងហ្នឹងឯងកម្មដ្ឋានការអប់រំចិត្តហ្នឹងរៀងរៀងព្រះអង្គរៀងរៀងខ្លួនប្រឹងប្រែងប៉ុន្តែបើបានថាឧបនិស្សយបច្ច័យទីខាងក្រៅទាំងដូចឧតកក្តីណាអាកាសធាតុនឹងតិចត្រួលរមុំទៅសិតតែឧបនិស្ស័យចូលមកដល់សេចក្តីស្ងប់ផ្លូវចិត្តដែរ ដោយពិខុលោកគង់នៅកូហេភ្នំចន្លោះវេភរៈហើយនឹងប៉ាន់ដវៈអញ្ចឹងពេលភ្លៀងធ្លាក់មកភ្លេចបន្ទោធ្លាក់មកចំទីកន្លែងចិត្តចិត្តលោកនឹងចំហាយតិចចូលទៅក្នុងកហេភ្នំលោកបានឧបនិស្ស័យអំពីភាពតិចហើយភ្លៀងធ្លាក់អញ្ចឹងវាធ្វើឲ្យទស្សនភាពជុំវិញស្ងប់ស្ងាត់ទៅកណាមនុស្សទាំងឡាយ គាត់ដាក់ជ្រក់អីអីទៅក្នុងទីកន្លែងទៅហើយប្រកម្មដ្ឋាននឹងត្រូវត្រូវគ្នានឹងពេលភ្លៀងពេលរលឹមពេលអីអីហ្នឹងហើយក៏បាន សម្រេចព្រះរហ័តទៅអាហ្នឹងខ្ញុំណាគ្រាន់តែលើកថាឧបនិស្ស័យទីខាងក្រៅធម្មជាតិហ្នឹងចាំបាច់និយាយអីដល់ទៅមនុស្សយើងដែលមានអធិស្រ័យសំនុបបំរុងជួយអីអីចឹងទៅ មើលដូចពិខនៅមេតកៈក្រៀមអញ្ចឹង គឺបានមេត្តកៈមេតា ជួយ ផ្នែកខាងចង្ហាន់ផ្នែកខាងអាហារនឹងឯងដល់អញ្ចឹងបាន ជាឧបការៈឲ្យបានសម្រេចដល់ព្រះអរហន្តការប្រឹងប្រែងរបស់លោកប្រឹងប្រែងហើយប៉ុន្តែវាត្រូវឧបនិស្សយបច្ច័យពីខាងក្រៅអញ្ចឹង នឹងបានការត្រាស់ដឹងឡើងនៃព្រះសម្មាសម្ពុទ្ធនឹងសុខោពុទ្ធានៅមុខបាតោនឹងអស្ចារក្រៃលែងអញ្ចឹងណាដែលយើងបានជួបនឹងឱកាសនឹងហើយវានៅតែខ្លួនយើងទេត្រូវជួយខ្លួនឯងបែបម៉េចនឹងឯងអញ្ចឹងយើងកុំចេះតែទាស់ជាមួយនឹងអ្វីអ្វីដែលចូលមកបង្ហាត់បង្រៀនយើងសិតតែជាសច្ចធัวទេជាការពិតសំបីតែព្រះពុទ្ធអង្គក៏ទ្រង់រៀនអំពីសច្ចៈហ្នឹងហើយយើង រវល់តែមិនចង់មិនចូលចិត្តរវល់តែតោះចិត្តជាមួយគ្នានឹងការពិតនឹងអញ្ចឹងទៅដូចជារឿងខ្លះជាបញ្ហាជាឧបសគ្គក្នុងជីវិតអញ្ចឹងវាមានជាសេចក្តីទុកលំបាកអីវាវាមិនជាការឈឺលំបាកផ្លូវកាយអីផងទេចឹងណាវាក្រំតែជារឿង ឃើញហើយដឹងរឿងឮហើយដឹងរឿងចឹងចឹងចឹងទៅអាសេចក្តីទុកនោះវាទុកតាមផ្លូវចិត្តដែលជាអកុសល ចិត្តជាវណ្ណចិត្តខ្លួនឯងទៅតើបើតាមតែបញ្ហារឿងរ៉ាវវាវាអត់មានស្អីវាអាចថាគឺនាំឲ្យមានការសម្រេចមគ្គផលដោយសាររឿងរ៉ាវហ្នឹងក៏បាន គាត់ណាគ្រាន់តែថាយើងទទួលអត់បានគិតខុសទៅវានាំឲ្យធ្ងន់ធ្ងរទៅដោយសេចក្តីទុក្ខលំបាកផ្លូវចិត្តនឹងចឹងទៅរឿងដដែលនឹងត្រឡប់មកជាការដែលយើងគិតឲ្យបានត្រឹមត្រូវទៅវាទៅជាសង្វេគវាទៅជានឿយណាយវាទៅជាចូលកាន់ភ្នោះដោយរឿងរ៉ាវបដាចារាអីចឹងទៅរឿងដដែលហ្នឹងអាចធ្វើឲ្យបដាចាវិកលចរិតឈួតបានទាំង ក៏ប៉ុន្តែដល់មកជួបព្រះពុទ្ធអង្គទ្រង់ណែនាំទៅព្រះអង្គអត់មានទៅកែរឿងនឹងឯណារឿងនៃជីវិតដដែលទេប៉ុន្តែព្រះអង្គគ្រាន់តែឲ្យទទួលយករឿងនឹងឯងមកជាបទសិក្សាឲ្យឃើញថាអ្វីអ្វីនឹងឯងប្រព្រឹត្តទៅតាមបច្ច័យវាអត់នៅក្នុងអំណាចអ្នកណាទេនឹងទៅអញ្ចឹងគឺកាលណាបើឃើញអ្វីអ្វីអាស្រ័យបច្ច័យកើតឡើង ហ្នឹងឯងដែលឃើញថាអ្វីៗវាអត់មានជាអត្តាទូខ្លួនទេព្រោះវាមាន បច្ច័យឲ្យកើតឡើងវាជាធាត វាអត់ដែលជាសត្វទេប៉ុន្តែអ្វីឲ្យតែកើតពីបច្ច័យវាជាធាតទាំងអស់ប៉ុន្តែហ្នឹងបញ្ញាបានឃើញដោយអសន្ធិមេត្តាគមហាសីបាទធម្មាសោកពិចារណាសត្វករវកយំទៅវាពិចារណាឃើញប៉ុន ដែលនាំឲ្យព្រះពុទ្ធអង្គមានសម្លេងបរតោខោសៈដ៏ល្អនឹងចឹងចឹងចឹងទៅ លះសកាយៈទិដ្ឋិបានវាអត់ឃើញមានអ្វីអ្វីណាណាធ្វើឲ្យខ្លួនឯងទេសិតតែត្រឹមត្រូវតាមបច្ច័យទាំងអស់ក្នុងជីវិតរៀងរៀងខ្លួនគ្រប់ពេលវេលាសភាវៈតាមផ្លូវភ្នែកជាជាច្មោះអណាតកាយចិត្តអ្វីអ្វីអត់មានណាណាធ្វើឲ្យខ្លួនឯងទេគាត់ណាលះសកាយៈទិដ្ឋិបាន តម្រាច់សោតាបតិផលទៅចឹងឯងបដាចារា ដល់ទៅពេលបាន ស្ដាប់ពធទេសនាទៅឃើញការពិតនៃជីវិតនឹងឯងដែលជាសច្ចធម៌ យើងកើតទុកហ្នឹងមកពីយើងវាអត់ចង់អញ្ចឹងណែវានៅលើតណ្ហា វានៅត្រង់ដែលថាវាពេញចិត្តនឹងអ្វីអ្វីអញ្ចឹងទៅដល់ទៅណាវាមិនជាទីស្រឡាញ់មិនជាទី ត្រេកអរមិនជាទីពេញចិត្តអញ្ចឹងទៅវាកើតទុកតែខ្លួនយើងទេអាហ្នឹងគឺវាស្ថិតនៅក្នុងអំណាចនៃតណ្ហាគ្រប់សង្កត់ ប៉ុន្តែបើយើងបានស្ដាប់ប្រធัวសិក្សាប្រធัวទៅយើងទទួលយកប្រធัวមកអប់រំទៅមានយោនិសោមអ្នកសិការៈទៅ យើងនឹងបានឃើញអ្វីអ្វីគ្រប់យ៉ាងចូលមកដល់ជីវិតរបស់យើងគឺបង្រៀនយើងហើយជាសច្ចធัวសំបីតែពុទ្ធអង្គក៏រៀនអំពីការពិតនៃជីវិតនឹងហើយហេតុអីបានជា យើងបែរទៅជាបទុះបែរទៅជាតោះជាមួយនឹងការពិតនៃជីវិតខ្លួនឯងនឹងអានឹងឯងមកពីសេចក្តីល្ងងរបស់យើងទេអញ្ចឹងពុទ្ធបរិស័ទយើង កាលណាបើទទួលយកបញ្ហា ឧបសគ្គនៃជីវិតនឹងមកជាបទសិក្សាទៅ បែរទៅជាឃើញសច្ចធัวទៅវិញដែលអ្វីអ្វីគ្រប់ជីវិតទាំងអស់គ្មាននរណាធ្វើអីឲ្យខ្លួនឯងទេតលតែមានបច្ច័យត្រឹមត្រូវបានកើតឡើងហើយបើអ្វីអ្វីដែលកើតឡើងត្រឹមត្រូវម្លឹងម្លឹងរឿងអីដែលយើងចេះតែលុះនៅក្នុងអំណាចចំណងយ៉ាងនេះយ៉ាងនោះមិនក៏មិនទទួលយកភាពពិតត្រឹមត្រូវនឹងមកចម្រើនសមាធិសមាធិបរិជាវាំងនាំមុខទៅកាន់ការត្រាស់ដឹងនៅសច្ចធัวជាព្រះអរិយបុគ្គលទៅវិញមានស្អីដែលដែលកើតមកសម្រាប់ឲ្យយើងកើតទុក្ខ យើងចេះតែបង្វែងជាមួយនឹងអវ័យអវ័យនឹងទេបានថាប្រធัวនឹងល្អណាស់ជួយបំភ្លឺឲ្យយើងយល់អំពីព្រឹត្តិការណ៍នៃជីវិតមិនមានអវ័យដែលសម្រាប់ឲ្យយើងបន្ទុះតោះទេគ្រាន់តែយើងចាប់ផ្ដើមមិនបន្ទុះតោះប៉ុណ្ណឹងយើងមានទឹកដីសុខហើយស្រេចរឿងតាដែលហ្នឹងទៀតបានយើងថាចេះតែថាមកអំពីអ្នករតីមកពីរឿងមេដីឯណាឲ្យយើងកើតទុកតាមពិតមកពីយើងមិនទទួលដោយបញ្ញាទេ យើងបន្ទុះយើងតោះយើងមិនចង់បានរឿងហ្នឹង អាហ្នឹងយើងប្រឆាំងជាមួយនឹងការពិតទាំងអស់ហ្នឹងបានវាត្រូវកើតទុកក្នុងចិត្តខ្លួនឯងចឹងតែបើយើងទទួលដោយបញ្ញាមកទីបំផុតវាអត់មានអត្តាទូខ្លួនយើងអីណាជាមួយគ្នានឹងព្រឹត្តិការណ៍នៃជីវិតហ្នឹងវាមានតែអារម្មណ៍របស់វិថីចិត្តវិថីចិត្តកើតឡើងដឹងរឿងអីដឹងរឿងអី10ដឹង100ដឹងក៏ដោយឲ្យតែមិនមែនជាខ្លួនយើងតើយើងត្រូវទៅបន្ទុះតោះជាមួយនឹងរឿងហ្នឹងធ្វើអីបើរឿងហ្នឹងវាជាអារម្មណ៍របស់ចិត្តទេនោះណែមកដឹងវិញ្ញាណដែលដែលទទួលអារម្មណ៍ទទួលរឿងហ្នឹងមិនមែនជាខ្លួនយើងឯណេះវិញ វិញទៅដោះស្រាយបញ្ហាបានសូម្បីរឿងនឹង10រឿង100រឿងជាទីស្រឡាញ់ជាទីពេញចិត្តក៏មិនអាចជួយឲ្យយើងរួចផុតអំពីបញ្ហារួចផុតពីឧបសគ្គរួចផុតអំពីសេចក្តីទុក្ខលំបាកក្នុងវត្តដាក់នឹងដែរពីព្រោះវាជាអវិជ្ជាត្រេកអរស្រឡាញ់ពេញចិត្តជាមួយនឹងអ្វីអ្វីអ្វីអ្វីនោះមិនចេះតែនៅជាមួយយើងរហូតទេក្នុងโลกនេះអត់មាននរណាបានអ្វីជាទីស្រឡាញ់ពេញចិត្តគ្រប់រឿងទៅបានទេហើយបើយើងរួតែរបស់ឲ្យជាទីស្រឡាញ់ពេញចិត្តអញ្ចឹងកិច្ចមិនរួចពីទុកសោកសៅឡើយ តែបើយើងចេះសក់ជាមួយនឹងសេចក្តីពិតទៅវិញអ្វីអ្វីកន្លងទៅក៏កន្លងទៅយើងមានចាំបាច់เตรียมទីអីបើយើងរស់នៅជាមួយនឹងការពិតទៅហើយហ្នឹងហើយការពិតនឹងឯងនាំឲ្យចម្រើនបញ្ញាមានសេចក្តីសុខអញ្ចឹងការពិតមានគ្រប់ពេលវេលាទាំងអស់មានពេលណាដែលដែលការពិតនឹងមិននៅជាមួយយើងនឹងឯងអ្វីអ្វីព្រាត់ប្រាសទៅមែនប៉ុន្តែ បច្ចុប្បន្នភាពគឺជាការពិតនៃជីវិត នឹងឯងហើយបើយើងចេះសពជាមួយនឹងការពិតនឹងទៅហើយសម្បូរគ្រប់អង្គគ្រប់គ្នាទាំងអត់មានបច្ចុប្បន្នអីណាដែលមិនមែនជាការពិតសម្រាប់ជីវិតទេគ្រាន់តែយើងវាលុះក្នុងអំណាចកិលេសវាពេញចិត្តចាប់យកយ៉ាងនេះវាតោះចឹងចឹងចឹងទៅវាអត់កើតបញ្ញាជាមួយនឹងការពិតនឹងពេញចិត្តក៏ល្ងងអត់បញ្ញាតោះចិត្តក៏ល្ងងអត់បញ្ញាដដែលតែបើមជ្ឈមបដិបទាយកការពិត នៃជីវិតជាបច្ចុប្បន្ននឹងឯងទោះជាបរមត្តធម៌នឹងក្នុងវិសេសលក្ខណៈយ៉ាងម៉េចក៏ដោយ គឺបញ្ញាចម្រើនបានគ្រប់ពេលវេលាហ្នឹងការដែលយើងត្រូវសិក្សាជាមួយនឹងជីវិតដែលយើងបានទទួលមេរៀនពីពុទ្ធមកយើងប្រតិបត្តិតាមនឹងឯងឈ្មោះថាយើងសិក្សានៅសច្ចធម៌ទាំងសូមអនុមោទនាព្រះធម៌គុណចាស់អង្គមុនចង់អានអីពី3អត្ថបទសាធុសាធុ នមថរតនតយសៈខ្ញុំកណាសូមមកស្ការថ្ងៃគុំព្រះរតនត្រ័យដោយសេចក្តីគោរពជ្រះថ្លាថេរាមៃហੰងឱកាសង្ករោថៈឱកាសង្ឃេរាណੰអនុញ្ញាតោមហេធម្មកថាំងវទាមិសូមព្រះថេរៈទាំងឡាយ ធ្វើនៅឱកាសដល់ខ្ញុំប្រការណាខ្ញុំកណាសូមអនុញ្ញាត នៅឱកាសអំពីប្រធេរៈទាំងឡាយដើម្បីបានពោលនៅធម្មកថានិងសូមចំណានពរលោកគ្រូជាទីគោរព ច្បានពរលោកគ្រូធម្មចារ្យជំចំណិតច្បានពរញាតិញោមសប្បុរសស្រីប្រុសទាំងអស់ដែលស្ដាប់ពធទេសនានៅក្នុងគេហដ្ឋាន បុណ្យកឋិនទានរបស់បាសកាប្រមុតអឺមានចែម៉ាឡាជាដើមដែលតំណាក់តំណងបុណ្យអឺយូរមកហើយហើយក៏សូមច្បានពរពុទ្ធបរិស័ទដែលកំពុងតែស្ដាប់តាមវិទ្យុកល្យាណមិត្ត FM 88.5 MHz ខេត្តបាត់ដំបងវិទ្យុសម្លេងពធវត្ត អង្គពនរាយ នៅ ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលនិងវិទ្យុសម្លេងពធសាខានៅខេត្តកំពង់ឆ្នាំងតាមរយៈពិខុប៉ែនសិដ្ឋាដោយស្ដីរាប់អានសូមជម្រាបពរអំប្រុសអំស្រីខ្ញុំបាទសិកាកូនពៅជាដើមដែលស្ដាប់លោកគ្រូសំដែងផងហើយ មើលការសរសេររបស់លោកគ្រូផងអញ្ចឹងទៅសូមអនុញ្ញាតបានអានមួយពីរអត្ថបទអីក្នុងនេះ គឺអត្ថបទមាន3 4ម៉ោងមុននេះហើយក៏មានអត្ថបទតាំងពីយប់មិញម៉ោង23 13នាទីផងដែរហើយយប់មិញហ្នឹងអាត្មាសាចាក់ផ្សាយវីដេអូមួយវីដេអូមួយថ្ងៃម្សិលមិញហ្នឹង5ម៉ោង40នាទីអាថាផ្សាយទៅ តាំងពីម៉ោង11មក 11 4នាទីរហូតដល់ម៉ោង4កន្លះចប់តាមដង លក់ចោលផ្លែខ្លះតែអត់ដាច់មានសេវាល្អខ្ញុំសូមច្រើនបងអរគុណញាតិញោមទាំងអស់គ្នាអំពើរស់ផ្អែមពិសេសណាស់ផ្អែមស្រីល្អល្អះលឹះអំពើសុភាសិតបណ្ឌិតពលប្រដៅផ្អែមលឹះអំពើនិងស្រីល្អសូមអនុមោទនីនៅ ក្នុង អត្ថបទធម្មហោមមួយនេះលោកគ្រូសរសេរមកថា ចេះដឹងតតែងសម្ញែងកាយយ៉ាតែបែចិន្តាប្រលឹកប្រលុះបាបកម្មក៏ក្រឹកដូចដើមទឹកពុះរូបរាងជាមនុស្សតែមនុស្សជាសត្វចេះមានភូមិឋានប៉ុន្មានកន្លែងតែចិត្តជាក់ស្ដែងហួងហែងពេកក្តាត់ដូចដើរហាលថ្ងៃអត់ដៃកាន់ឆាត់ដួងចិត្តវិបត្តិមិនគិតបាំងធัวនេះ ក៏ចង់មាន នោះក៏ចង់បាន ដល់ពេលចែកឋាន បានអ្វីទៅណោះហួងហែងបុគ្គលមានផលញាប់ញ័រល្ងងមិនដឹងធัวបង្កបញ្ហាខ្ពស់ប៉ុណ្ណាទៅក៏នៅក្រោមមេឃខ្លាំងខ្លាអណែកអត់ទោះខ្លាំងក្លាអណែកគង់ដេកមរណាធំស័កប្រមិសមិនឈ្នះទុក្ខាសោយសុខសោយកាមានេត្រាជលជោកស្រវឹងវត្តដាស់ភ្លេចអនិច្ចាស្រវឹងកាយាភ្លេចថាមហារោគ ស្រវឹងលៀបយោះផ្លេចអស់បរលោកស្រវឹងជ័យជោគផ្លេចរោគមរណៈសេរីសួស្តីជោគជ័យផ្លូវចិត្តបានដឹងការពិតជីវិតសច្ចៈប្រព្រឹត្តព្រមចាសីលានេខមៈដួងចិត្តត្រជាអមតៈនិព្វាន សូមអនុមោទនីនិងអត្ថបទមួយទៀតលោកគ្រូសរសេរមកថារស់នៅ ជាមនុស្សគួរ ចុះចេះស្កប់ជីវិតមានភ័ព្វអរិយទ្រព្យជាទុនមានចិត្តអប់រំខិតខំធ្វើបុណ្យត្រៃរតមានគុណគួរកបបូជារឿងក្នុងជីវិតគឺពិតយ៉ាងហ្នឹងសិក្សាឲ្យដឹងសម្លឹងធម្មាមិនមានថ្នាក់ថ្នាក់កលហៈវិវិទាមិនចង់វេរាភាវនាមេត្តាហើយអត្ថបទមួយទៀតនេះអានផងសួរផង យើងមិនអាចគ្រប់គ្រងអ្នកដតីក្នុងការពិចារណា អ្វីអ្វីមកលើយើងបានឡើយកន្លែងនេះគឺត្រូវព្រោះថាត្រូវនឹងមិនមែន100%ទេគឺមួយលានភាគ100គឺដល់ថាយើងឧបមាថាចែម៉ាឡាយទៅគាត់តែងខ្លួនថាស្អាតក្រងសក់ស្អាតទៅយកផ្កាម្លិះវាស្លោកហើយយកទៅចងលើសក់អញ្ចឹងទៅអាត្មាអាចពិចារណា ថាខំតែងស្អាតយកផ្កាស្លោកយកទៅចងអញ្ចឹងណា អញ្ចឹងអឺចែហ្នឹងมันអាចគ្រប់គ្រង អាការគិតរបស់អាត្មាទេអញ្ចឹងញាតិញោមយល់អត្ថបទហ្នឹងណាអញ្ចឹងអញ្ចឹងគ្រាន់តែជាឧទាហរណ៍ខ្លីទេហើយមួយទៀតញ៉ាថាហើយក៏មិនអាចគ្រប់គ្រងឲ្យកិច្ចការរបស់យើងចេះតែបានសម្រេចសមតាមបំណង ប្រាថ្នាទៅនោះដែរដូចមុននេះមិញអញ្ចឹងមេឃរៀបភ្លៀងអាត្មាក៏ នៅក្នុងចិត្តបដាពេលដែលលោកគ្រូកំពុងសម្ដែងធម៌ហ្នឹងសូត្រអាការសទ្ធាក្នុងចិត្តបដាឧទ្ទិសបុណ្យនៃទេវតាអាហ្នឹងដូចថាហ្នឹងហេងសយទេណា យើងមិនអាចគ្រប់គ្រងថាមិនឲ្យភ្លៀងទេអញ្ចឹងណាតែដល់អត់ភ្លៀងអាហ្នឹងរឿងអត់ភ្លៀងមែនអញ្ចឹងទៅអញ្ចឹងបើដល់ទៀតថាក៏មិនអាចគ្រប់គ្រងឲ្យកិច្ចការរបស់យើងចេះតែបានសម្រេចសមតាមប្រាថ្នាទៅនោះដែរឬធ្វើការគ្រប់គ្រងមេឃដី អាកាសធាតុក្តៅត្រជាក់ដូចមិនអញ្ចឹងណា ឬក៏អាចគ្រប់គ្រងអត់ទោសឬធ្វើការគ្រប់គ្រងមេដីអាកាសធាតុក្តៅត្រជាក់ឲ្យសមដោយចិត្តយើងមិនចង់មិនគិតចង់គ្រប់ពេលវេលាអត់ទោសឲ្យសមដោយចិត្តយើងគិតចង់គ្រប់វេលាទៅទៅនោះក៏មិនបានដូចគ្នាដែរ ប៉ុន្តែអ្វីដែលយើងត្រូវតែគ្រប់គ្រងឲ្យខាងតែបានគឺចិត្តរបស់យើងនឹងឯងបើយើងគ្រប់គ្រងថែរក្សាចិត្តខ្លួនចិត្តខ្លួនឯងគឺបញ្ហាអ្វីអ្វីក៏ត្រូវដោះស្រាយបានទាំងអស់មួយយ៉ាងមួយយ៉ាងដោះដោយណែកន្លែងញាតិញោមអានក្រៃហ្នឹងញាតិញោមត្រូវយកមួយមួយយកមកគិតណាមួយយ៉ាងដោះដោយគុណធម៌មេត្តាខន្តីសន្តោស សង្គ្រោះគោរពឲ្យអភ័យម្យ៉ាងទៀតដោះដោយការលះបង់មិនប្រកាន់ហួងហែងគឺអត្តបទហ្នឹងគឺពិរោះពិរោះជាងគេត្រូវន័យថាម្យ៉ាងដោះដោយគុណធម៌មេត្តាខន្តីសន្តោសគោរពឲ្យអភ័យម្យ៉ាងទៀតដោយការលះបង់ការមិនប្រកាន់ហួងហែងដែលដែលស្ដាប់លោកគ្រូយូរមកហើយកន្លែងខ្លះទៅថាពិតមែនតែស្ដាប់ រាល់តដងរាល់តលើកគ្រប់ពេលវេលាអាចថាមានសេចក្តីសុខតាមតាមកាលហើយអាចថាទទួលបានផងអត់ទទួល បានផងជាទូយ៉ាងដោយលោកគ្រូលើកឡើងថាឲ្យតែចិត្តយើងបានសុខទៅគឺអីអីគ្រប់យ៉ាង នៅ ខាងក្រៅគឺវាអត់មានអីទៅទេព្រោះវាអត់មានអ្នកណែនាំឲ្យយើងទៅតែវាអាចថាអញ្ចឹងឧទាហរណ៍ថាបើនៅ ក្នុងអានោះឧទាហរណ៍ញាតិញោមព្រោះធ្លាប់ទាំងអស់គ្នា ថារឿងភាកហុងកុងហ្នឹងញាតិញោមធ្លាប់មើលឃើញគេហត្ថវិជាសិលអីចឹងណាឧបមាថាគាត់នឹងប្រកែខាងហត្ថវិជាសិលបាន សម្រេចទៅទោះបីជាត្រូវរបួសគាត់ក៏មាន វិធីអីបិទចិត្តចោអីកុំឲ្យអាឆ្នាំពឹសពុលវាចូលទៅដល់បេះដូងគាត់អឺសម្រាលអីបាន ដូចគ្នានឹងការវឹកហាត់អប់រំចិត្តអញ្ចឹងកាលណា បើចិត្តយើងវាស្រួល ហើយទោះបីថាវាមានបញ្ហាអីគឺវាវាតែមកប្រាវទេដូចភ្លៀងមកប្រាវហើយ ស្ងាត់ទៅវិញអញ្ចឹងដូចខ្យល់កំបុតដបងមកគួចហើយទៅគឺវាស្រឡះអញ្ចឹងយ៉ាងណាមិញចិត្តរបស់យើងដូចគ្នាដែលពីមុនមកទោះបីជាស្ដាប់បានតែវាអាចគិតថាវាវាមានអ្នកដតេធ្វើឲ្យយើងតាទុកមែនណាដូចថាគេលៀនដាតដាក់យើងទៅគេធ្វើមុខអាកម្មកំមព្រោះអាមុខកម្មកំមដាក់យើងទៅគេបូនមាត់ដាក់យើងទៅ កាយវិការរឹកពីដាក់យើងទៅវាធ្វើឲ្យយើងវាខ្នើក្នុងចិត្តយើងគិតថាអានឹងវាមិនមែនតែការពិតអានឹងវាអត់មានទេអានឹងបើតែកាត់ចិត្តយើងស្រួលហើយដូចក្នុងបន្ទប់យើងវាមានបិទឈឹងមានម៉ាស៊ីនត្រជាក់អីមកទោះបីជាខាងក្រៅនឹងហុយដីអីអីគឺវាអត់ចូលមកក្នុងបន្ទប់ម៉ាស៊ីនត្រជាក់របស់យើងឯងដូចចិត្តយើងអញ្ចឹងដែលលោកគ្រូលើកឧទាហរណ៍មួយទៀតថាដូចជាទឹកទន្លេអញ្ចឹងទោះបីជាគេកាន់អាគប់ភ្លើងទៅរោល ទៅវាអត់ដែលរលាកទឹកទន្លេហ្នឹងហើយទឹកមួយដែលពុះប៉ុន្តែអាហ្នឹងតតែហាត់នឹងដូចដូចវិជាគុណអាថ្មឧទាហរណ៍អីចឹងគឺហាត់យូរឆ្នាំណាហើយมันអាចថា ស្ដាប់10 20ឆ្នាំហ្នឹងធ្វើឲ្យចិត្តស្រួលទេដូចលោកគ្រូក៏សំដែងមកអញ្ចឹងការដែលដែលលោកគ្រូសំដែងពេលតាក់ទងជាមួយសំឡេងទៅក៏ស្ដាប់បានធួនហ្នឹងក៏សំដែងដល់ញាតិញោមផងក៏ទទួលយកមកអប់រំខ្លួនឯងផងអញ្ចឹងការសំដែងធួរបស់លោកគ្រូដោយលោកគ្រូក៏ធ្លាប់មានស្អីមួយហើយក៏ប្រាប់ ប្រាប់ថានេះរបស់នេះគឺខត់ធ្លាប់ទទួលបាន មិនមែនចេះតែសម័យក្នុងការសម្ដែងទេអញ្ចឹងសូមអរគុណលោកគ្រូដែលបានអត្ថបទនេះសូមអនុមោទនីអត់មិនស្រួលទេណាអត់មកណាចាយល់មកណាអរគុណមួយនាទីកណ្ដាលទាំងសុខគុណយ៉ាងរកថាចាំស្រួលអីតាមស្រួលហ្នឹងក្រាត់បាយបង្គំ នមស្ការចំពោះគុណព្រះរតនត្រ័យទាំងដោយសេចក្តីគោរពកោតក្រែងសូមក្រាបថ្វាយបង្គំនមស្ការលោកចាស់តាគ្រូចត្រកតាជាទីគោរពសក្ការៈសូមក្រាបថ្វាយបង្គំនមស្ការលោកចាស់ព្រះបញ្ញាបញ្ចោតាលោកចាស់សច្ចៈកល្យាណោលោកចាស់គ្រូវត្តកម្មប្រវត្តិប្រេស្វាយលោកចាស់ណាបយៈធម្មោណាដោយសេចក្តីគោរពកោតក្រែងសូមក្រាបថ្វាយបង្គំ ពលគ្រូគបណ្ឌិតជាម្ចាស់ដោយសេចក្តីគោរពជ្រះថ្លានិងលោកគ្រូអនុញ្ញាតឲ្យចូលរួមក្នុងកម្មវិធីសម្ដែងធននានារយៈកាលសំគួរដល់នាទីតាមកលៈទេសៈពេលខ្លះក៏ឆ្លៀតវែងតិចដែរណាព្រោះពេលល្ងាចហ្នឹងដូចជាមិនទៅដល់ណាទេភ្នំពេញទេណាអញ្ចឹងគឺក្នុងឱកាសនេះសូមគោរពពលលោកយាយបាសិកាប្រាក់មុត មិនប្រាក់ដុល្លារទេប្រាក់មុតណាព្រមទាំងកូនក្មួយទាំងអស់ទៀតមានសេចក្តីជ្រះថ្លាកសាងត្រៃបេដកកសាងកឋិនទានបូជាប្រតនត្រ័យគោរពដឹងគុណដល់ក្រៃលែងណាចំពោះប្រតនត្រ័យនឹងគ្រប់ញាតិញោមពុទ្ធបរិស័ទលោកគ្រូធម្មជាតិគ្រប់រូបអំប្រោះជាដើមណាបងបាសពគូនឹងផេងបានជួលដំណើរលោកគ្រូថ្ងៃប្រហោះហើយថ្ងៃសៅរ៍ឆ្ងាយដែរកងចាមស្អាត ហើយសពស្អែកនេះទៅខាងកំពង់ឆ្នាំងម្ដងភ្នំសតូចចឹងទៅបដាលរហូតដល់4កន្លះអីហ្នឹងចាញ់តែ5អីហ្នឹង445ចាញ់ព្រោះំពេញហ្នឹងមកទេតែភ្លឺក៏ចាញ់មកដែរតែភ្លឺលំបាកចាញ់មែនទេណាមកមិញហ្នឹងតាមឡានបង គួងលៀងភេងហ្នឹងគាត់ចេះដឹងផ្លូវណាជិះផ្លូវនោះផ្លូវមិនដែរស្គាល់សោះណាមករហូតដល់ស្ពានចូលចង្វាណាព្រោះដំណើរចាញ់មកចង្អៀតហ្នឹង នឹងដល់ចេះដឹងផ្លូវនឹងអញ្ចឹងដំណើរនៃការអប់រំជីវិតនឹងតើតើតើតែចេះដឹងនៅផ្លូវបដិបទាដោយលោកគ្រូជាម្ចាស់រតនាមកអញ្ចឹងព្រះដ៏មានប្រភាកក៏ព្រះអង្គប្រកាស ចំពោះព្រះសរិបុត្រដែរទាំងមនាលអនន្តណាព្រះអនន្តទៅមនាលសរិបុត្រមនាលអនន្តសមាទិដ្ឋិអនន្តៈភាវិតាពហុលីកតារយៈ តោសៈមោហៈវិនិយៈបរិយោសាណានឹងបើសមាសង្កបៈនឹងកម្មបោទៅបរិសាណោទៅហោតេទៅបើសមាទិដ្ឋិអីក៏អាទៅនឹងបល័យញាតញោមមើលទៅបើមានអោអាអីទៅតាមបល័យនឹងហើយនៃក៏មិនខុសគ្នាដែរមនាលអនន្តបកគលណាដែលអប់រំចម្រើននៅ សមាទិដ្ឋិការយល់ត្រូវនឹង បានចម្រើនឲ្យច្រើនហើយគឺរមែងកំចាត់បងនៅរាគៈកំចាត់បងនៅតោសៈកំចាត់បងនៅមោហៈជាទីបំផុតបរិយោសាណាឬក៏បរិយោសាណៈហ្នឹងបរិយោសាទីបំផុតទីបំផុតគឺកំចាត់រាគៈតោសៈមោហៈហ្នឹងគឺរាគៈកយោតោហៈតោសៈកយោមោហៈកយោរៈធនិព្វានដន្តិហ្នឹងគឺថាការអស់ទៅនៅរាគៈតោសៈមោហៈគឺជាឈ្មោះនៃព្រះនិព្វាន ព្រះនិព្វានមិនមានទីបំផុតនោះគឺអស់ទៅដោយរាគៈទោសៈមោហៈចំណែកអាកាសស្អីនឹងទីបំផុតនោះវាជាទីបំផុតធម្មតាទៅចក្រវាលណានេះអនន្តានេះសូម្បីចក្រវាលក៏មិនមានទីបំផុតផងវាទៅទៅទៅវាជាទៅទៅទៅវាអត់មានវាលំហអញ្ចឹងទៅអានឹងវាជាធម្មតារបស់ធម្មជាតិអញ្ចឹងទៅប៉ុន្តែក្នុងព្រះនិព្វាននេះគឺអស់នៅកិលេសចឹងអាការអស់នៅកិលេសដែលអំណាចនៃការអប់រំនឹងឯង ដោយលោកម្ចាស់ព្រះបញ្ញាបច្ចោតាមេត្រីកាអញ្ចឹងគឺថាបើចិត្តសុខស្លាប់ហើយវាអ្វីអ្វីវាព្រមទាំងអស់ហ្នឹងវាអត់មានតោះទេប៉ុន្តែសំខាន់ចិត្តវាមិនតាន់សុខហ្នឹងតើអញ្ចឹងវាត្រូវតែផ្ដើមយល់ផ្ដើមអប់រំអប់រំនឹងអប់រំដើមរានអរិយមេអង្គ8ហ្នឹងដោយលោកគ្រូជាម្ចាស់រតនាផ្ដើមមកហ្នឹងគឺចាប់ដើមពីជានកសោនព្រាមដែលគាត់ធ្វើដំណើរនៅក្រុងសាវត្ថី6ខែគាត់មកម្ដង ហើយគាត់រតេះសេះគាត់នឹងគឺថាសុទ្ធតែសសហើយអ្នកពាក្យកស ពាក្យមាសពាក្យអីប្រាក់អីនឹងកសស្បែកជើងកសអាជួតក្បាលកសស្អីស្អីនឹងមកទៅកសហើយមកក្រឹកកក្រែងហើយគាត់មិនមកតែប៉ុណ្្នឹងឯណាហើយមហាជននឹងគឺថាអ្នកណាចង់ចេញទៅណាអីហ្នឹងមិនតន់ចេញទៅទេ បើថាឥឡូវត្រូវចេញឯនេះចាំខានស្អែកមកនោះព្រោះស្អែកនោះត្រូវគាត់មកហើយអញ្ចឹងរងចាំនៅតាមថ្នល់សងខានអបអសាតួគាត់បាច់ផ្កាបាច់អីទៅ ថាបាននៅសេរីសួស្តីហើយបានលុយទៀតគាត់បាច់លុយទៀតលុយនឹងដឹងប្រហែលដឹងប្រហែលប្រហែលតោនលុយគាត់បាច់ទៅតាមផ្លូវរហូតមកនេះរើសតាមនឹងទៅផ្អើលនឹងទៅឲ្យមានកងកម្លាំងអីគេការពារអីទៅតាមនឹងដែរចឹងទៅសបាយរីករាយចឹងទៅបានព្រះអនន្តមកទូលសួរព្រះអង្គណាបើពេតព្រះអង្គតើក្នុងរិយវិន័យនេះធម្មវិន័យនេះតើមានបញ្ញត្តិនៅយានបានទេ ដូចជាយានរបស់ជានៅសោនព្រាមហ្នឹងហើយបានបងថាបញ្ញត្តិបានតើ ជាព្រមយានក៏បានជាធម្មយានក៏បានជាអនុត្តរៈសង្គាមវិជ្ជយយានហ្នឹងក៏បានដែរណាយានហ្នឹងគឺថាដោយយានដល់ប្រសើរជាធម្មយានគឺជាអរិយមេអង្គ8ហ្នឹងឯងដែលព្រះអង្គទ្រង់ប្រកាសបានលោកគ្រូជាម្ចាស់ប្រកាសមកអញ្ចឹងយសៈសទ្ធាចៈបញ្ញាចៈធម្មយុគាសទ្ធាទុរាំងរេអេសាមโนយោតាំងសតិអរខៈសារថេគឺសទ្ធានិងបញ្ញាវិជ្ជគូនឹងគ្នាទាំងមានសទ្ធា តថាគតពោធិសធានឹងមានបញ្ញាសុខាសធា បតតិតាកូនស្ដាប់ទេសនាសាស្តាទូលមានបាននៅសធាក្នុងព្រះត្រង់ញានកូនបានជាយានមានព្រះនាំផ្លូវសធាតាំងមមនៅក្នុងសណ្ដានកូនពិតជាបានផុតរឿងអាស្រូវជាយានមានសុខសម្រាប់ពោះផ្លូវមគ្គល្អពេកទៅទៅទីផុតស្លាប់នឹងជាដើមនឹងអញ្ចឹងបញ្ញានេះក៏កញ្ញា គឺថាយល់ដឹងយល់ត្រូវនៅក្នុងអរិយសច្ចៈទាំង4នឹងនេះទុកនេះហេតុនាំឲ្យការទុកនេះជាទីរំលត់ទុកហើយនេះបដិបទាទៅកាន់ទីរំលត់ទុក ចឹងដំណើរត្រូវមានសទ្ធានិងបញ្ញាជាគូនឹងគ្នាធម្មាយុគេសទ្ធាទុរិយសទ្ធានឹងជាទូកជានិមនៅក្នុងរតេះនឹងព្រះអង្គសំដែងនឹងហើយអរិយនឹងអេសានឹងក៏ជាចន្តោលជាខ្សែចឹងទៅមโนយោតាំងនឹងជាខ្សែទៅ ហើយសតិអរខសារថិសតិជានាយសារថិដ៏ល្អទៀតមានសតិហ្នឹងសតិហ្នឹងជាការមិនប្រមាទសតិតជាប់គ្នាគឺមិនប្រមាទហ្នឹងឯងអបមាទោអមតាំងប្រទៀងហ្នឹងប្រមាទដូចជាឈ្មោះនៃសក្តីមិនស្លាប់ហ្នឹង អញ្ចឹងដំណើរនៃជីវិតនឹងគឺប្រព្រឹត្តទៅអញ្ចឹងហើយព្រះអង្គសម្ដែងពីគ្រឿងអបស្ទប់នៅក្នុងដំណើរនឹងទៅមានសិលណារៈថោសិលបានិខារោតួរត់នឹងគឺជាតួសិលហ្មងទៅឈានណខោណាធម្មចៈចកវិរិយោគឺមាននៅឈានជាកំណល់ឈាននឹងដូចម្ចាស់តារតនាមកបឋមឈានទុតិយឈាននេះនឹងចាអប់រំចម្រើននៅចិត្តស្ងប់នឹងហើយមាននៅការព្យាយាមឧបេខាធុរៈសមាធិមានឧបេខានឹងជាកំណល់នឹម អនិច្ឆាបរិវារណੰគឺមានការមិនប្រាថ្នាអីជាគ្រឿងរារាំងអាការមិនប្រាថ្នាការមិនលោភលន់នេះឯងហើយមានអាវុធ5យ៉ាងទៀតមិនមែនអាវុធអីកំភ្លើងឯធម្មតាកំភ្លើងនឹងភ្លើងបាញ់កលេសតែអព្យាបាទោអវិហិង្សាវិវេកោយសៈអវុធាំងតៃតខាចាំអសន្នាហោយកៈខេមាយវតតេគឺមាននៅអព្យាបាទៈគឺការមិនគំនុំគុំគួនដោយលោកម្ចាស់ព្រះបញ្ញាអាននៅកម្ពី គៀតគ្រាតដាំម៉ាហូមដែលលោកគ្រូជាម្ចាស់រដ្ឋនាមកអញ្ចឹងគឺដំណើរហ្នឹងគឺថាដោយអំណើអប់រំនៅគុណធម៌ដោយមានមេត្តាដោយមានខន្តីដោយមានសន្តោសដោយមានសង្គ្រោះដោយមានអភ័យចុចចុចទៅដឹងអីទៀតគ្រូចុចចុចក៏ចុចតាមគាត់ទៅទៀតទៅអញ្ចឹងគឺថាដើម្បីសេចក្តីចម្រើនក្នុងជីវិតត្រូវមេត្តាបើតលខន្តីមេត្តាក៏គ្រប់ទៅខន្តីទៀតអំណត់អត់ធន់ទៀតប្រកិច្ចការងារអីទាំងអស់ហ្នឹង លោកម្ចាស់ហៅថាមួយលាន100មួយលានមួយលានភាគរយ100ភាគរយវាអស់ហើយ100ភាគរយតែនេះវាមួយលានភាគរយវាសម្បត្តិវាត្រូវឡប់អង់គ្លេស perfect ណាចាថា perfect ហ្នឹងមិន perfect ណាអង់គ្លេសមួយមួយទៅក៏មកថា on perfect perfect ហ្នឹងថាវាឥតខ្ចោះមកណាល្អណាស់គឺដំណើរហ្នឹងវាពិតប្រកបអញ្ចឹងមែនកិច្ចការងារអីបើធ្វើទៅបានសម្រេចធ្វើទៅបានសម្រេចមិនអប់រំធ្វើអី មិនរៀនធោះគឺគេចេះដែរគេសុបាយរហូតនោះរត់ធ្វើទៅបានសម្រេចធ្វើទៅបានសម្រេចទិញដីកន្លែងមួយទៅលក់ទៅចំណេញទិញមួយទៅលក់ចំណេញចំណេញចំណូលរហូតអញ្ចឹងទៅសុបាយរីករាយកូនចៅសំប្រកបទាំងអស់មិនអប់រំចិត្តទៅអីសំថាសំខាន់កិច្ចការងារហ្នឹងអាចពេលខ្លះវាអត់វាអត់ទៅតាមទៅតាមបំណងយើងទេវាស្រេចហើយតែបច្ច័យវាចាត់ចែងមកត្រឹមត្រូវគឺប៉ុណ្ណឹងប៉ុណ្ណឹងហើយហើយយើងដូចជាការពិចារណារបស់អ្នកតេអញ្ចឹងយើងមិនទៅហួងហែងអីថាអ្នកនេះ មុខហ្នឹងមិននិយាយដើមខ្ញុំនឹងមុខដូចមិនទេមើលសម្លឹងមុខខ្ញុំហើយចាំបាច់ទៅគិតឬអត់មានបានប្រយោជន៍អីអត់បានប្រយោជន៍ទេសំខាន់ហើយការអប់រំចិត្តហ្នឹងក៏មិនមែនយើងអ្នកអប់រំឲ្យបានសម្រេចដែរតតែវឹកហាត់វឹកហាត់ហ្នឹងគ្រាន់តែលោកគ្រូសំដែងមកបញ្ញាក់ស្មារតីឲ្យថាណែត្រូវភាកកំណត់ការកំណត់បិចពលក់ពួកស្មារតីឡើងកុំឲ្យនៅថ្មឹងថ្មឹងពីព្រោះយើង ជាមនុស្សនៅជាមនុស្សហ្នឹងមានគឺថាតន្តោសេដ្ឋោមនុស្សសេសុគឺថាមានការអប់រំទូលមានខ្លួនជាមនុស្សប្រសើរហ្នឹង ចឹងដំណើរនៃជីវិតគឺការអប់រំនឹងឯងទៅត្រូវមានអព្យាបាលទៀតទៅចិត្តយើងស្ងប់អវិហិង្សាមិនបៀតបៀនសត្វអតីមិនចិត្តស្ងប់ហើយវិវេកមានអឺកាយវិវេកមានចិត្តវិវេកហើយក៏បង្អោនទៅឧបធិវិវេកដោយស្ងប់កាយស្ងប់ចិត្តនឹងដែលអំណាចនៃឈាននេះនឹងស្ងប់កាយហើយនឹងហើយទៀតគឺថាដំណើរទៅដែលមានកំណត់អត់ធន់នេះអត់ធន់នេះខន្តីនេះខន្តី តៃតខាហ្នឹងតៃតខាហ្នឹងអធិវាសនៈខន្តីហ្នឹងកំណត់អត់ធត់ដូចជាស្បែកចឹងគឺថាគេថាយ៉ាងម៉េចយ៉ាងម៉េចយើងទៅពិចារណាត្រូវកំណត់ខ្លួនព្រោះជីវិតយើងប៉ុណ្ណឹងវាល្មមហើយគេស្ដីថាឲ្យប៉ុណ្ណឹងក៏វាមិនទៅឈឺឯណាដល់ចុកចាប់ប្រកាច់ប្រកិតឯណាណាហើយយើងក៏រស់នៅបានដែរតាមិនលំបាកអីយើងមានធោះជាទីពឹងទៅយើងទៅពឹងអីបកគលនឹងនោះបកគលនឹងអត់មានអីដោយប្រពុតប្រធោប្រសងទេទៀតពឹងប្រត្រៃរត់គឺថាល្អឥតខ្ចោះហ្មងទៀត perfect ហ្នឹងមក ចឹងទៅដំណើរហ្នឹងគឺថាចាប់ផ្ដើមមកចែកអេតតនិសម្ភូតាំង ព្រមយាននឹងអនុត្តរាំងនៃយន្តធិរាលោកមហាអញ្ញតថុចយ៉ាងចយន្តិបកគលនឹងដែលដែលដែលដែលដែលព្រមយានដែលដល់ប្រសាមាននៅក្នុងខ្លួនបកគលណាបកគលជាអ្នកប្រាជ្ញហើយធ្វើដំណើរទៅការព្រះនិព្វាននឹងអត់មានជ័យជំនះណាបាយជាចាញ់មិនមានតែឈ្នះឈ្នះឈ្នះគឺថាជាយ៉ាងជាយ៉ាងមិនមែនជាឈ្នះគឺមិនចាញ់វិញទេនេះដំណើរនៃជីវិតហ្នឹងគឺប្រព្រឹត្តទៅអញ្ចឹង នេះក៏សូមចូលរួមមួយលោកគ្រូជាម្ចាស់បានមួយប្រសូតពេញអីចឹងទៅណាក៏ឲ្យថារំលឹកម្ដងម្ដងទៅ4កេដ្ឋានឹងគាត់ចាស់សច្ចៈកល្យាណា4កេដ្ឋារំលឹកយូរទៅលោកគ្រូលើកមករំលឹកម្ដងទៅ ក្រោយមករំលឹកទៀតទៅដើម្បីបានចេះចាំរត់មកអញ្ចឹងមកនេះតែទុកចោលយូរអត់ចាំទេតែភ្លេចឬភ្លេចអញ្ចឹងសូមអនុមោទនាសូមក្រាបថ្វាយបង្គំជូនលោកគ្រូជាម្ចាស់វិញណាអរគុណបាទហើយមានសំណួរ នាងខ្ញុំណាសំណួរនាងខ្ញុំសូមសាកសួរចាស់បងកណាសំណួរទី1កេណ្ឌគុណ